យ៉ាងណាក៏ខ្ញុំត្រូវតែនិយាយជាមួយបងលាហៀងឲ្យដឹងរឿងដែរ តាមមកធ្វើស្អីខេងយើងបាននិយាយគ្នារួចហើយតែថាពួកយើងបែកគ្នាបងលីហៀងយើងមិនចាំបាច់បែកគ្នាទេណាបើបងរៀបការក៏រៀបការចោះតែយើងនៅលួចតាក់ទងគ្នាធម្មតាបានណាហើយអូនក៏មិនអោយអ្នកណាដឹងរឿងនេះដែរណា នេះគេថាកំពុងនិយាយអីមានដឹងខ្លួនអត់និយាយមក គឺកំពុងតែបន្ទាបតម្លៃខ្លួនឯងហ្នឹងខ្ញុំមិនខ្វល់ទេណាព្រោះថាខ្ញុំស្រឡាញ់បងលីហៀងចង់អ្នកណាមើលមកយ៉ាងម៉េចទេក៏ខ្ញុំមិនខ្វល់ណាប៉ុន្តែខ្ញុំខ្វល់ព្រោះខ្ញុំមានប្រពន្ធចិត្តរៀបការរួចទៅហើយហើយខ្ញុំក៏មិនធ្វើឲ្យទីខូចចិត្តដែរ តែបងលីហៀងសុកចិត្តធ្វើឲ្យខ្ញុំខូចចិត្តមែនទេខ្ញុំស្រឡាញ់បងគ្រាន់តែស្រឡាញ់បងតើខ្ញុំខុសអីបើគ្រាន់តែលួចលាក់ជាមួយបងលីហៀងក៏មិនបានដែរពេលថ្ងៃអ្វីៗមើលទៅហាក់ស្រងបំប្រង ឲ្យតែដល់ពេលយំម្ដងម្ដងអាឡូអូនលីហៀងនេះអូនកំពុងតែនៅតាមផ្លូវនៅតាមផ្លូវទៅកន្លែងដែលយើង ទៅថតព្រីវីដេនោះអីឥឡូវបងហើយនៅ អូនចាំបងណានេះបងនិយាយអីហ្នឹងក្រែងយើងនិយាយគ្នាហើយតាថាចេញពីធ្វើការយើងនឹងនាំគ្នាទៅថតពីអ្នកនោះអី នេះអូនខំមិនអោយម៉ាក់អូនដឹងផងនេះបងនិយាយនេះអូនមិនយល់ទេបងប្រាប់អូនតិចមកនេះថាបងមានបញ្ហាអីគេ អូនចាំបងយូរណាដែលបងមិនអាចរៀបការជាមួយអូននេះបងមានន័យថាម៉េចអូនមិនយល់ទេនេះបងលិហៀងលេងស្អីហ្នឹងចង់ប្រែកអូនមែនហ៎អូននឹងថាបងប្រកាសជាចង់រៀបការជាមួយអូនមែនទេណែពូខ្ញុំទៅជាមួយអនាគតកូនកន្លោះខ្ញុំវិញណា អរគុណច្រើនពូបលិហៀងខ្ញុំថាបងកុហកខ្ញុំណាបើកាត់ជាកុហកអីបងបើកាត់ជាមក pre wedding អញ្ចឹងយើងឆាប់ឡើងឡានណា អូនេះមិត្តភក្តិបងបងមែនទេគេប្រកាសជាមក ជួយរៀបចំយើងឲ្យត្រូវទេគេគឺជាគូដំណឹងដែលម៉ាក់ខ្ញុំរៀបចំឲ្យហើយបងក៏មិនរៀបការជាមួយអូនដែរបងលិហៀងកុំកុហកខ្ញុំបានទេតោះយើងឆាប់ទៅស្ដាប់គ្នាមិនបានទេហ៎ ថាខ្ញុំមិនបានរៀបការជាមួយអ្នកទេនីតាព្រោះខ្ញុំមានគូដំណឹងខ្ញុំហើយបោះអីហើយតោះរីយ៉ាយើងទៅវិញគេចាក់ចេញទៅទុំឲ្យខ្ញុំដែរតែ ងិនមិនចង់ឲ្យព្រះអាទិត្យលិចចាក់ឆ្ងាយទ្វីបលង្កាដឹងតែពេលព្រះចន្ទរាំងពេលដែលឃើញវណ្ដារាបេះដូងអាយកាព្រោះពេលយប់ខ្ញុំគិតច្រើនខ្ញុំមិនព្រមឈលគេពេលយប់ខ្ញុំនៅម្នាក់ឯងសែនកណ្ដែងអារ៉ាតើពេល ហេតុអីហេតុអីបានជាកុហកខ្ញុំតាំងពីដំបូងខ្ញុំឲ្យតម្លៃគេពេកមែនទេតែពេលនេះខ្ញុំត្រូវមករកទុកខ្លាំងបែបនេះបាននិយាយហើយធ្វើមិនបានដោយសម្ដីដែលខ្លួនឯងនិយាយនោះចាំបាច់ធ្វើទៅអី ដឹងទេថាខ្ញុំជាមនុស្សដែលឲ្យតម្លៃលើស្នេហាបណ្ណានោះមិនចង់ឲ្យមានពេលយប់មិនចង់ឲ្យ ហេតាហើយឯងយ៉ាងម៉េចឯងហ្នឹងមិនបានជាឯងស្លៀកពាក់ឈុតការអញ្ចឹងហាឯងទៅមកពីថតសម្អាងកាយគេឯងធ្វើស្អីមិនក៏មិនចេះសួរម៉ាក់អញ្ចឹងខ្ញុំចង់ធ្វើអីវាជារឿងរបស់ខ្ញុំខ្ញុំធំហើយម៉ាក់កុំបកាយសួរនាំពេកបានអត់ណែឯងបកាយឈួតស្អីមិនបាត់ជាឯងធ្វើអញ្ចឹងដាក់ម៉ាក់ហ៎ដែលយើងសួរនាំនេះព្រោះយើងជាម៉ែឯង ចិញ្ចឹមក្បាលឯងតាំងពីតូចយ៉ាងម៉េចយើងគ្មានសិទ្ធសំបីតែសួរនាំឯងបន្តិចទេហ៎ឯងកុំមករៀនឆ្លើយដាក់ម៉ាក់ឲ្យសោះណាបានទេម៉ាក់ម៉ាក់កុំលោច្រើនពេកបានអត់ខ្ញុំជួបបញ្ហាមកខាងក្រៅច្រើនហើយឥឡូវមកដល់ផ្ទះនេះត្រូវម៉ាក់លោទៀតមែនបានទេម៉ាក់ម៉ាក់ឈប់លោទៀតទៅបានទេខ្ញុំធុញណាខ្ញុំធុញធុញស្ទើរតែស្លាប់ខ្លួនទៅហើយនេះធុញ ដែលត្រូវមកស្ដាប់ម៉ាក់និយាយស្ដីនេះម៉ាក់ឈប់មកល្វើជាមួយជីវិតខ្ញុំទៀតបានទេអីមួម៉ៅមកពីខាងក្រៅហេតុអីបានជាឯងមកស្ដីឲ្យយើងយើងបារម្ភទើបយើងចេះតែដេញដោលសួរឯងឯងចង់ស្លាប់មែនទេឯងចង់ស្លាប់ទៅចោលយើងហ៎ យើងជាម៉ែដែលបង្កើតឯងអស់ឈាមទាំងធ្លុកឯងកើតរឿងតិចតួចអាំងស្អីឯងចង់ស្លាប់ចុះទម្រាំតែយើងយើងប្រឹងចិញ្ចឹមឯងតាំងពីតូចដល់ធំប៉ុណ្នេះតែយើងត្រូវជួបស្អីខ្លះឯងមានដឹងទេម៉ាមិនបាច់យល់ពីខ្ញុំទេណារឿងរបស់ខ្ញុំខ្ញុំដោះស្រាយវាដោយខ្លួនឯង បាត់បង់គ្រប់យ៉ាងហើយមែនទេគ្មានអ្នកណាយល់ពីខ្ញុំទេមនុស្សប្រុសដែលខ្ញុំស្រឡាញ់គេក៏បោះបង់ខ្ញុំចោលទៅហើយខ្ញុំស្មោះខ្ញុំឲ្យតម្លៃគេជាងខ្លួនឯងទៅទៀតចុងក្រោយខ្ញុំក៏ខ្លាចទៅជាជនរងគ្រោះខ្ញុំគ្មានអ្នកណាទៀតទេ មិត្តរួមការងារច្បាស់ជាសោកយំនឹងខ្ញុំមិនខានទេ មកនេះហៀងក្រែងមកថារៀបការជាមួយខ្ញុំមែនទេខ្ញុំបានត្រៀមខ្លួនហើយអើយហេតុអីបានជាបងធ្វើបែបនេះដាក់ខ្ញុំខ្ញុំមិនល្អត្រង់ណាទៅ តាំងពីស្រឡាញ់គ្នា ខ្ញុំតែងតែជួយបងរហូតមកចង់ធ្វើការ ខ្ញុំក៏ជួយបងចូលធ្វើការប៉ុណ្ណឹងអីតើខ្ញុំមិនល្អទៀតទេមើលគ្មានបងទេជីវិតខ្ញុំប្រកាសជាគ្មានអីទេឥឡូវនេះស្អីក៏ខ្ញុំចង់ធ្វើដែរខ្ញុំចង់តែជួបបងម្នាក់គាត់បងលីហៀង បងត្រឡប់មកវិញមកណាគេចាក់ចេញទៅទុំឲ្យខ្ញុំដើរតែដល់ស្ដាយឈួនគ្មានបងគ្មានស្នេហាខ្ញុំប្រកាសជារស់នៅមិនបានទេខ្ញុំខ្លួនត្រឡប់មកវិញមកណាមិនចង់ឲ្យមានពេលយប់មិនចង់ឲ្យមេឃងងឹងមិនចង់ឲ្យព្រៀងអាទិត្យលិចចាក់ឆ្ងាយទ្វីបលង្កា ដឹងទេពេលព្រះចន្ទរាំងពេលដែលឃើញវណ្ដារា មេះនងអាយកាព្រោះពេលយប់ខ្ញុំគិតច្រើន ខ្ញុំមិនព្រមឈលគេងពេលយប់ខ្ញុំនៅម្នាក់ឯងសែនកណ្ដែងអារ៉ាតើពេល មួយខែទៅហើយខ្ញុំនៅតែមិនអាចបំភ្លេចបងបានសោះមិនចង់ឲ្យមានពេលយប់មិនចង់ឲ្យមេឃងងឹនមិនចង់លាក់ទឹកក្រលេខ3ចំនួនដល់ការអភិវឌ្ឍខួរក្បាលនៅរាងកាយកាន់តែប្រសើរលាក់ទឹកក្រលេខ3លូតលាស់ដោយភាពរីករាយផលិតផលលីប៉ៃល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នក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 អង្គសងទ័រក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍កោះឈ្នះកោះឈ្នះឈ្នះលុយសុទ្ធ50លានរៀលរហូតដល់100រង្វាន់លើរង្វាន់អស្ចារ្យជាច្រើនទៀត Glow Collagen ស្បែកតឹងណែនភ្លឺបត់រលោងតាមបែបធម្មជាតិថ្នាំថ្មី Rain ជាថ្នាំល្អខ្លាំង AC Johnson មួយខែទៅហើយខ្ញុំនៅតែមិនអាចបំភ្លេចបងបានសោះយប់ឡើងក៏មិនបានដេកព្រឹកឡើងមកអង្គុយយំដោយសារតែរឿងបងទៀតវាបែបនេះស្ទើរតែរាល់ថ្ងៃដែរ មនុស្សដែលខ្ញុំខំស្រឡាញ់ខំមើលថែចុងក្រោយក៏ជារបស់អ្នកដតីវាយុត្តិធម៌សម្រាប់ខ្ញុំមែនទេខ្ញុំជឿជាក់មករហូតថាខ្ញុំមើលមនុស្សត្រូវតែការពិតខ្ញុំស្វែងភ្នែកសោះធ្វើយ៉ាងណាទៅបើរាល់ថ្ងៃនេះខ្ញុំខ្លាយជាមនុស្សដែលរស់នៅពឹងផ្អែកលើស្នេហាទៅហើយ ពេលដែលគ្មានគេ ខ្ញុំក៏មិនអាចប្រើជីវិតធម្មតាបានកូនព្រឹកអញ្ចឹងធ្វើមុខអញឹមញែមខ្លះទៅកូនទៅការងារវារលូន កុំធ្វើមុខទូលទុកអីវាគ្មានរិស័យទេណាកូន បើម៉ាក់អស់អីឯងខ្ញុំលាទៅធ្វើការសិនណាកូនកូនទៅធ្វើការកូនយកបាយទៅហូបផងកូនឥឡូវស្គមខ្លាំងណាស់កូនកើតទុកអញ្ចឹងបើគេដឹងគេសាច់ងាប់ហើយអារឿងហូបចុកហ្នឹងខ្ញុំចេះចាត់ចែងខ្លួនឯងហើយម៉ាក់ធ្វើមើលតែខ្ញុំហ្នឹងនៅកូនក្មេងអញ្ចឹងរឿងហ្នឹងមិនបាច់មកបដៅខ្ញុំទេ បើដឹងថាយើងបដៅហត់ដែរហើយមិនក៏មិនស្ដាប់យើងខ្លះផងឯងនៅទួញទុកសោកទូលរែកទៅដល់ណាទៀតនេះច្រើនថ្ងៃមកហើយឯងនៅកើតទុកពីរឿងស្នេហាឈួតលប់នឹងដល់អង្កាលទៀតឯងកើតទុកព្រោះវាតែវា មានកើតទុកជាមួយឯងទេ គឺមានតែម៉ែទេ ដែលរៀបចំបាយម្ហូបឲ្យឯងរាល់ថ្ងៃប៉ុណ្ណឹងហើយឯងនៅមើលមិនដឹងទៀតទេ ថាតើអ្នកណានៅបារម្ភពីឯងទៀតនោះបើម៉ាក់ធ្វើហើយម៉ាក់យករឿងគុណស្រ័យមកនិយាយម៉ាក់មិនបាច់ធ្វើទេបើនិយាយពីរឿងគុណស្រ័យវិញមកជាតិនេះឯងសងម៉ាក់មិនអស់ទេណែក្បាលកាចាស់ហើយនិយាយឲ្យចេះស្ដាប់គ្នាខ្លះផងបើដឹងថាឯងធំក្បាលរឿងអញ្ចឹងយើងមិនឲ្យឯងធំទេយើងសុកចិត្តឲ្យឯងនៅតូចវិញសំណុកនិយាយគ្នាបើម៉ាក់អស់ការអីឯងខ្ញុំលាទៅធ្វើការសិនហើយអញ្ចឹង នីតាណែបើរាល់ថ្ងៃនេះឯងនៅធ្វើចរិតទូលទុកទៀតណាជីវិតឯងវាមិនរលូនទៅមុខទេ វាច្បាស់ជានៅត្រឹង ត្រឹមតែប៉ុណ្ណឹងឯងកូនធ្វើអញ្ចឹងជីវិតវាមានន័យត្រង់ណា បានទេម៉ាក់ខ្ញុំទៅធ្វើការសិនទេនីតា គេថាបងដាក់ច្បាប់សម្រាប់ ដើម្បីត្រៀមខ្លួនរៀបការ បងសម្រេចចិត្តច្បាស់ហើយមែនទេដែលរៀបការជាមួយអ្នកដតីមិនមែនជាខ្ញុំនោះពេលថ្ងៃអ្វីអ្វីមើលទៅហាក់ស្រង់បំប្រងឲ្យតែដល់ពេលយំម្ដងម្ដងក្រុមយ៉ាងប្រែជា ស្ងំស្ងាត់ភាពងងឹនបានចូលគ្រប់ទ្វីមលោ អនុសាសន៍ស្នេហាចូលឡងបន្លាញខ្ញុំមានអារម្មណ៍ថាខ្លាញ់ខ្លាចភីមងងឹតអាយកាធន់ធន់ណាមកធ្វើការរាល់ថ្ងៃត្រូវតែមកចំនួននីតាណាកុំថាតែឯងណាយើងក៏ធន់ដែរមិនដឹងជាស្អីទេបែកគ្នាចិត្តមួយខែហើយនៅធ្វើខ្លួនមិនដឹងជាស្អីទេនេះយើងឆ្ងល់នីតាណាគ្រាន់តែបែកគ្នាជាមួយអាប៉ែលីងយើងស្អីគេនោះណា ធ្វើដោយពិភពលោកនេះចិត្តរលាយតកែតណែមនុស្សស្រីយើងណាដល់ពេលអញ្ចឹងពេកគ្មានតម្លៃទេអាយមើលប្រាប់មិននេះទៅណាប្រធានស្ដីឲ្យដល់ទាំងពួកយើងទៀតណាការងារនីតាធ្លាក់ចុះបើធ្លាក់ចុះតែឯងវាមិនអីទេតែនេះដល់ទាំងឯងមិនដឹងអីទៀតថាអាណិតគឺវាអាណិតអីខំស្រឡាញ់គេដល់តែ2ឆ្នាំ ចង់ក្រោយគេទៅយកអ្នកផ្សេងបាត់តែយើងគិតថាមកពីយើងដែរទេ បើសិនជាយើងល្អក៏គ្មានអ្នកណាទៅចោលដែរនេះមនុស្សធ្លាប់តែប្រកែកដូចតា មិនគួរណាយកស្នេហាមកបាំងមុខអញ្ចឹងសោះនេះអញគិតមើលទៅអាប៉ិលីហៀងស្អីហ្នឹងណាបោកនីតាប្រើយូរហើយឲ្យគ្នាមកជួយធ្វើការនៅទីនេះ ហើយប្រាប់ថាបើបានការងារជាមួយគ្នាមែនក៏សុំនីតារៀបការតែម្ដងនេះឯងដឹងអត់ចំណែកនីតាគ្រាន់តែលើបែបនេះទេ ក៏ប្រឹងជួយដូចដែលឯងឃើញហ្នឹងណាជួយគេចុងក្រោយគេក៏ទាត់ក្បាលចោលដូចសម្រាមអញ្ចឹងតើនីតាគុំមិនគួរណាធ្វើខ្លួនឲ្យយ៉ាប់យល់នៅថ្នាក់នេះណាព្រោះតែមនុស្សប្រុសនោះការងារក៏ធ្វើលេងល្អចំណែកឯសភាពខ្លួនឯងរាល់ថ្ងៃដូចខ្មោច7ថ្ងៃអញ្ចឹងឯងមិនឃើញរឹកពីនីតាទេអីសំបីតែយើងចូលទៅនិយាយជាមួយក៏មិនចង់តបដល់ពេលអញ្ចឹងយើងពិបាកនិយាយជាមួយនេះឯងដឹងហ៎មេស្ដីឯងរាល់ថ្ងៃ ក៏ដោយទាំងយើងទៀតនេះនេះតាបើបដលខ្លួនឲ្យកាន់តែបែបនេះឯងចាំតែមើលទៅមិនយូរទេការងារក៏លែងមានតម្លៃដែលអ្នកដតីដែលធ្លាប់ឲ្យក៏វាលែងមានដែរ ចង់ឲ្យខ្ញុំកែប្រហែលដងទៀតហ៎ធ្វើការរបៀបមិនមិនឲ្យការងារខ្ញុំខូចចឹងអាយឺតឲ្យវាល្អមិនអីទេតែនេះយឺតហើយការងារខកដែរខ្ញុំមិនចង់ស្ដីឲ្យទេតែនេះវាញយពេកឲ្យខ្ញុំសុំទោសផងណាលោកប្រធាន ខ្ញុំនឹងកែវាឲ្យល្អឡើងវិញកែកែកែកែឲ្យខ្ញុំកែប្រហែលដងទៀតតែខ្ញុំមើលម្ដងណាក៏ខ្ញុំកាត់ចកាយដែរពេលធ្វើការជាមួយសូមមេត្តាប្រមូលអារម្មណ៍ឲ្យស្រួលបួលផង កុំយករឿងតខ្លួនយកមកលាយឡំជាមួយនឹងការងារខ្ញុំមិនចង់ត្រូវការបុគ្គលិកខ្ជះខ្ជាយអញ្ចឹងទេខ្ញុំនឹងព្យាយាមម្ដងទៀតឲ្យបានល្អណាលោកប្រធានឱកាសមិនមែនចេះតែមាន សម្រាប់មនុស្សដែលអត់ស្គាល់តម្លៃវាទេការងារកន្លងមកនីតាក៏ធ្វើការបានល្អខ្ញុំក៏មាន ចិត្តកោតសរសើរតែមករយៈពេលប្រហែលខែនេះនីតាធ្វើការងារមកមិនស្មើនឹងក្មេងផងហើយខ្ញុំមិនមែនចេះតែមានលុយសម្រាប់បើកឲ្យបុគ្គលិកបែបនេះដែរនោះជោគជ័យ មិនមែនយករឿងតោខ្លួនមកលាយឡំជាមួយការងារចឹងទេ គេបែងចែកច្បាស់លាស់ណាមិនគិតថាមាន តែខ្លួនឯងម្នាក់ទេដែលមានបញ្ហាត្រូវដោះស្រាយបុគ្គលិកដតីគេក៏មានតែគេដឹងកលៈស័កគេមិនមែនចេះយកទៅរឿងយកមកច្បុកច្បល់ជាមួយការងារទេចេះបងប្រធានត្រូវប្រឹងប្រែងខ្លាំងជាងនឹងទៀតបើមិនធ្វើដើម្បីខ្លួនឯងទេក៏គិតពីផលប្រយោជន៍ក្រុមហ៊ុនផងបើនៅតែធ្វើខុសដដែលៗខ្ញុំក៏មិនទុកបុគ្គលិកអញ្ចឹងដែរតែខ្ញុំនិយាយនេះមិនមែនគម្រាមទេតែប្រាប់ឲ្យដឹងមុន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 ស្គាល់ឈ្នះគោះឈ្នះឈ្នះលុយសុទ្ធ50លានរៀលរហូតដល់100រង្វាន់លើរង្វាន់អស្ចារ្យជាច្រើនទៀត Glow Collagen ស្បែកតឹងណែនភ្លឺបរិលោតាមបែបធម្មជាតិថ្នាំថ្មី Rain ជាថ្នាំល្អខ្លាំង AC Johnson នីតានីតាខិតខំនឹងការងារតិចទៅណាយើងនិយាយតែការងារតានិយាយក៏ល្អទាំងសងខាងដែរហើយទោះបីជាយើងនិយាយអីក៏វាមិនទៅអីដែរចាបើខ្ញុំធ្វើឲ្យលុចនិងលីនីមានបញ្ហា ខ្ញុំសុំទោសផងណា យ៉ាងណាក៏ខ្ញុំត្រូវតែនិយាយជាមួយបងលាហៀងឲ្យដឹងរឿងដែរ នេះតាមកធ្វើស្អីខែងយើងបាននិយាយគ្នារួចហើយតែ ថាពួកយើងបែកគ្នាបងលីហៀងយើងមិនចាំបាច់បែកគ្នាទេណាបើបងរៀបការក៏រៀបការចោះតែយើងនៅលួចតាក់ទងគ្នាធម្មតាបានណាហើយអូនក៏មិនអោយអ្នកណាដឹងរឿងនេះដែរណា នេះទីតាកំពុងនិយាយអីមានដឹងខ្លួនអត់និយាយមក គឺកំពុងតែបន្ទាបតម្លៃខ្លួនឯងហ្នឹងណាខ្ញុំមិនខ្វល់ទេណាព្រោះថាខ្ញុំស្រឡាញ់បងលីហៀងចង់អ្នកណាមើលមកយ៉ាងម៉េចទេក៏ខ្ញុំមិនខ្វល់ណាប៉ុន្តែខ្ញុំខ្វល់ព្រោះខ្ញុំមានប្រពន្ធចិត្តរៀបការរួចទៅហើយហើយខ្ញុំក៏មិនធ្វើឲ្យគេខូចចិត្តដែរ តែបងលីហៀងសុកចិត្តធ្វើឲ្យខ្ញុំខូចចិត្តមែនទេខ្ញុំស្រឡាញ់បងគ្រាន់តែស្រឡាញ់បងតើខ្ញុំខុសអីបើគ្រាន់តែលួចលាក់ជាមួយបងលីហៀងក៏មិនបានដែរជាមនុស្សស្រីនីតាកុំធ្វើឲ្យខ្លួនឯងថោកទាបបាន បើខ្ញុំប្រាប់ថាចប់ចប់ហើយឯណានីតាពីមុនជាមនុស្សស្រីដែលរឹងមាំអ្នកណាក៏ឲ្យតម្លៃមិនដេចក៏ពេលនេះធ្វើខ្លួនឯងថោកទៀតមកចង់លួចលាក់ជាមួយប្តីអ្នកដតីទៅវិញមែនទេខ្ញុំវាថោកទៀត ោកទាបព្រោះតែស្រឡាញ់បងលីហៀងបងលីហៀងនឹងទេថារាល់ថ្ងៃនេះបងដឹងទេថាខ្ញុំពិបាកចិត្តប៉ុណ្ណាពេលយប់ក៏ខ្ញុំមិនដែលបានដេកដែរខ្ញុំគិតដល់បងលីហៀងគ្រប់ពេលហើយខ្ញុំមានបញ្ហាស្ទើរតែរាល់ថ្ងៃ នេះបងលីហៀងមិនយល់ពីខ្ញុំខ្លះទេខ្ញុំយល់ពីនីតាប៉ុន្តែនីតាមិនយល់ពីខ្ញុំបើនីតាស្រឡាញ់ខ្ញុំមែនដោះលែងខ្ញុំតាមសម្រួលតាឲ្យខ្ញុំដើរផ្លូវរបស់ខ្ញុំចំណែកនីតាក៏ត្រឡប់ទៅធ្វើខ្លួនឯងកាលពីមុនមកវិញមួយខែមកនេះ ខ្ញុំរួមមានក្តីសុខណាស់ព្រោះអនាគតកូនកំបងខ្ញុំគេស្រឡាញ់គ្នាគេមិនប្រកាន់ដែលខ្ញុំធ្លាប់មានសង្សារកាលពីមុនទេហើយមិនប្រមាណទៀតខ្ញុំក៏លាចុះពីកន្លែងធ្វើការដែរព្រោះខ្ញុំមិនចង់ជួបនឹងតារាល់ថ្ងៃទៀតទេព្រោះខ្ញុំខ្លាចនឹងតាមករវល់នឹងខ្ញុំប៉ុណ្ណឹងហើយនៅមិនដឹងខ្លួនទៀតទេខ្ញុំ ជាយំតិចមកពីនឹងតារាល់ថ្ងៃ ហេតុផលគឺខ្ញុំចង់នៅឆ្ងាយពីនីតានេះបងស្អប់ខ្ញុំដល់ថ្នាក់នេះផងទេនេះគេមិនមែនហៅថាស្អប់ទេគឺគេហៅថាខ្លាចទៅវិញទេ បានហើយនីតាត្រឡប់ទៅវិញទៅខ្ញុំខ្លាចភរិយាខ្ញុំមកឃើញទៅវិញទៅហើយខ្ញុំសង្ឃឹមថាពួកយើងមិនជួបគ្នាទៀតទេបងនេះអត់ទេណាបងកុំធ្វើចឹងដាក់ខ្ញុំអីណាកុំទៅចោលខ្ញុំហើយខ្ញុំសុំបង មិនចាចង់ឲ្យតម្លៃខ្លួនឯងធ្លាក់ដល់ណាទៀតទើបធ្វើរឿងគួរឲ្យសង្វេគហើយមិនស្ដាប់គ្នាសោះអញ្ចឹងបូលីហៀងបូលីហៀងបូលីហៀង នីតាម៉ាក់កូនចុះទៅញ៉ាំបាយទៅកូនប្រយ័ត្នធ្លាក់ខ្លួនឈឺទៅណាខ្ញុំអត់ហូបទេម៉ាក់បើម៉ាក់ឃ្លានម៉ាក់ហូបម្នាក់ឯងចុះមិនឃ្លានក៏ត្រូវតែហូបដែរណាកូនឯងចង់នៅបែបនេះដល់អង្កលកូនមិនមើលខ្លួនឯងខ្លះទេអីថារាល់ថ្ងៃនេះដូចស្អីទៅបាយក៏មិននឹកទឹកក៏មិនផឹកតោះឆាប់ទៅញ៉ាំបាយទៅណាកូនញ៉ាំមកឆ្អែតឆ្អែតទៅនឹងអាលបានជប់គិត ខ្ញុំថាហូបអត់ហូបវិញម៉ាក់ម៉ាក់និយាយច្រើនម៉េះម៉ាក់ត្រឡប់ទៅវិញខ្ញុំចង់សម្រាកខ្ញុំចង់នៅម្នាក់ឯងឯងងប់ងល់នឹងស្នេហាជ្រុលខ្លាំងពេកហើយកូនឯងមិនគិតពីម៉ាក់ខ្លះទេអីដែលត្រូវមកពិបាកជាមួយឯងពេលមានយើងនៅជាមួយឯងឯងធ្វើជាមើលរំលងម៉ែខ្លួនឯងឯងគិតតែពីមនុស្សប្រុសឯងមិនបានគិតពីម៉ែទេចាំមើលតែថ្ងៃណាមួយ ជាងស្លាប់បាត់ទៅឯងដឹងខ្លួនហើយថាមានតែម៉ែទេដែលនៅស្រឡាញ់ឯងជាងគេបានបើឯងមិនចោះទៅហូបនៅខាងក្រោមទេចាំមកយកបាយមកឲ្យកូនញ៉ាំនៅក្នុងហ្នឹងណាឲ្យឯងហូបឲ្យច្រើន ច្រើន ដើម្បីកុំឲ្យឯងឈឺកាពះណាមិនបាច់ទេម៉ាក់ខ្ញុំប្រាប់ឲ្យថាខ្ញុំអត់ហូបទេម៉ាក់មិនបាច់យកមកទេហេតុអីបានយប់រហូតអញ្ចឹង ខ្ញុំចង់នៅជាមួយបងណាបងលីហៀងនៅពេលយប់ពេលដែលបងធ្លាប់ឆាតមកលេង បងទេមកនិយាយជាមួយពេលនេះខ្ញុំបែរជាម្ដេចកើតទុកតែម្នាក់ឯងទៅវិញខ្ញុំយល់ពីនីតាប៉ុន្តែនីតាមិនយល់ពីខ្ញុំបើនីតាស្រឡាញ់ខ្ញុំមែន ដោះលែងខ្ញុំតាមសម្រួលទៅឲ្យខ្ញុំដើរផ្លូវរបស់ខ្ញុំចំណែកនីតាក៏ត្រឡប់ទៅធ្វើខ្លួនឯងការប្រមូលមកវិញមួយខែមកនេះខ្ញុំរួមមានក្តីសុខណាស់បងលីងអត់ទេណា ង់ឲ្យតម្លៃខ្លួនឯងធ្លាក់បានណាទៀតទើបធ្វើរឿងគួរឲ្យសង្វេគហើយមិនស្ដាប់គ្នាសោះអញ្ចឹងមិនចង់ឲ្យមានពេលយំមិនចង់ឲ្យមេឃងងឹនមិនចង់លាក់ទឹកក្រលេខ3ជំនួយដល់ការអភិវឌ្ឍខួរក្បាលនៅរាងកាយកាន់តែប្រសើរលាក់ទឹកក្រលេខ3លូតលាស់ដោយភាពរីករាយផលិតផលលីបាយល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នក Insure Gold ជួយបង្កើនកម្លាំងឡើងវិញត្រឹមតែ8សប្តាហ៍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 កោះឈ្នះគោះឈ្នះឈ្នះលុយសុទ្ធ50លានរៀលរហូតដល់100រង្វាន់និងរង្វាន់អស្ចារ្យជាច្រើនទៀត Glow Collagen ស្បែកតឹងណែនភ្លឺបរិលោតាមបែបធម្មជាតិថ្នាំថ្មី Rain ជាថ្នាំល្អខ្លាំង AC Johnson មិនចង់ឲ្យមានពេលយប់មិនចង់ឲ្យមេឃងងងឹនមិនចង់ ចង់ឲ្យតម្លៃខ្លួនឯងធ្លាក់ដល់ណាទៀតទើបធ្វើរឿងគួរឲ្យសង្វេគហើយមិនស្ដាប់គ្នាសោះអញ្ចឹងបូលីហៀងបូលីហៀងបូលីហៀងឯងធ្វើជាមើលរំលងម៉ែខ្លួនឯង រឿងប្រុសឯងមិនបានគិតពីម៉ែទេចាំមើលតែថ្ងៃណាមួយយើងស្លាប់បាត់ទៅឯងដឹងខ្លួនហើយថាមានតែម៉ែទេដែលនៅស្រឡាញ់ឯងជាងគេថាមានតែម៉ែទេដែលនៅស្រឡាញ់ឯងជាងគេថាមានតែម៉ែទេ Memang selagi anjing ke Để tục thị trơn bỏ mà nuôi dương sau ngày nữa Một cái kích trơn Thank you. ហ្នឹងថាបើយើងគិតញ៉ែញ៉ៃច្រើនពេកវាទៅជាទុកច្រើនទៅវិញកាលណាយើងចេះតែប្រមូលរឿងអារឿងអត់ប្រយោជន៍អារឿងក្តៅក្រហាយព្រោះថាយើងដើរប្រមូលសម្រាមយើងមែនហើយកន្លងមកខ្ញុំឃុំខ្លួនឯងនៅក្នុងរឿងរ៉ាវអតីតហើយខ្ញុំក៏តែងតែកុហកខ្លួនឯងថារឿងទាំងអស់នេះវាជាកំហុសរបស់អ្នកដតីទាំងដែលមិនព្រមទទួលស្គាល់ការពិត ថាខ្លួនឯងយករឿងរ៉ាវទាំងអស់នោះមកដាក់សម្ពាធលើជីវិតជ្រុលពេកម៉ាក់និយាយត្រូវខ្ញុំតែងតែខ្វល់ខ្វាយពីអ្នកដទៃតែខ្ញុំមិនដែលខ្វល់ខ្វាយពីខ្លួនឯងហើយក៏មិនខ្វល់ពីម៉ាក់ថាម៉ាក់មានអារម្មណ៍បែបណាដែលត្រូវមកឃើញខ្ញុំនេះលិចលង់នឹងរឿងរ៉ាវបែបនេះ គ្រប់គ្នាអាចបោះបង់ខ្ញុំចោលបានតែខ្ញុំមិនអាចបោះបង់ខ្លួនឯងបានទេម៉ាក់ក៏ដូចគ្នាម៉ាក់មិនធ្លាប់បោះបង់ខ្ញុំម៉ាក់តែងតែឲ្យតម្លៃខ្ញុំជាងអ្នកណាអ្នកណាទាំងអស់រឿងដែលកន្លងផុតទៅ ខ្ញុំមិនអាចត្រឡប់ទៅទាញវាមកវិញបានទេរឹតតែមិនអាចទាញមនុស្សប្រុសដែលគេមិនស្គាល់ពីតម្លៃខ្ញុំមកវិញបានហើយខ្ញុំរឹតតែមិនអាចរស់នៅជាមួយ សម្ដីរបស់អ្នកដតី ខ្ញុំត្រូវតែជា ខ្ញុំមនុស្សរឹងមាំមនុស្សដែលមានគេឲ្យតម្លៃខ្លួនឯងអរគុណឯម៉ាក់ខ្ញុំនឹងសន្យាថាខ្ញុំនឹងរឹងមាំហើយមិនធ្វើឲ្យ ខ្លួនឯងបាត់បង់គ្រប់យ៉ាងទៀតទេខ្ញុំយល់ពីជីវិតដែរថាយើងមិនអាចរស់នៅជាមួយអតីតកាលបានទេយើងត្រូវតែក្រោកមកវិញជាមួយនឹងប្រាក់ថ្ងៃថ្មី និងស្នាមញញឹមដ៏ល្អ ការគិតដ៏ល្អខ្ញុំត្រូវតែដើរចេញពីភាពងងឹតភាពងងឹតដែលគ្របដណ្ដប់ដោយអតីតកាល ដែលខ្ញុំតែងតែយកមកឃុំខ្លួនឯងតែខ្ញុំត្រូវក្រោកពីគេងដែលការចាប់ផ្ដើមថ្ងៃថ្មីជាមួយនឹងការញ៉ាំទឹកមួយកែវការហាត់ប្រាណការសមាធិ និងការអានសៀវភៅខ្ញុំនឹងចាប់ផ្ដើមថ្ងៃថ្មីដោយបែបនេះហើយនឹងរកស្ដាប់អ្វីដែលល្អល្អដូចជាស្ដាប់ធម៌ជាដើមការដើរចេញពីភាពងងឹតគឺជាការដែលចាប់ផ្ដើមថ្ងៃថ្មីដោយធ្វើអ្វីឲ្យជីវិតមានធម៌ពល ខ្ញុំអនុវត្តបែបនេះចុះអ្នកវិញត្រង់ទី10ម៉ោងមិនមិនដេកធម្មតាទេថ្ងៃហ្នឹងម៉ាក់មើលតកូន ដូចជាស្រស់ស្រាយមែន ហើយម៉ាក់ឃើញខ្ញុំសរសៃអញ្ចឹងម៉ាក់អត់សប្បាយចិត្តទេអូយសប្បាយចិត្តសប្បាយចិត្តណាស់កូននៅពេលដែលឃើញកូនខ្លាចទៅជាទីតាដូចពីមុនវិញជឿម៉ាក់ចោះណាកូនជីវិតគឺជារបស់យើងដកដង្ហើមក៏ជារបស់យើងជើងកុំខ្ចីដង្ហើមគេដកចំនួនឲ្យសោះបើគេមិនខ្វល់គេបោះបង់យើងយើងក៏អាចរស់បានកូននៅមានម៉ាក់ណាកូន ចាម៉ាក់អរគុណម៉ាក់ណាស់ហើយក៏សុំទោសម៉ាក់ផងដែលកន្លងមកនិយាយមិនល្អដាក់ម៉ាក់មិនបាច់សុំទោសម៉ាក់ទេណាកូនម៉ាក់មានតែកូនស្រីម្នាក់តែប៉ុណ្ណោះកូនគឺជាដុំមាសគឺជាដុំពេជ្ររបស់ម៉ាក់បើអាម្នាក់នោះវាមិនយល់ពីតម្លៃរបស់កូនឲ្យវាទៅចោះកុំខ្វល់អីណាកូន ចាំម៉ាក់ខ្ញុំយល់ហើយ ហើយខ្ញុំនឹងចាប់ផ្ដើមថ្ងៃថ្មីឲ្យល្អបំផុតណាហាត់ប្រាណស្ដាប់ធម៌អានសិភៅដែលដាស់តឿនអារម្មណ៍គឺជារឿងចាំបាច់ណាស់សម្រាប់មនុស្សទូទៅមិនមែនការខូចចិត្តទេណាកូនពេលថ្ងៃចាំម៉ែអញ្ចឹងលាម៉ាក់ទៅធ្វើការសិនណាណាចា ទៅចោះណាកូន Ha ha. ជាមួយខ្ញុំមែនទេគ្មានអីទេគ្រាន់តែថ្ងៃហ្នឹងចលៃចិត្តដែលនីតានេះមកស្វិតជប៉ុនដូចមិនសមមិញហើយមើលទៅអារម្មណ៍ក៏ស្រស់ថ្លាមុខមាត់ក៏ល្អនេះកាត់ចិត្តបានអីមែនទេសុំទោសណា ដែលថ្ងៃមុនពួកខ្ញុំទាំងពីរនិយាយដើមនីតានេះនីតាមិនខឹងទេមែនទេគឺខ្ញុំមិនខឹងអ្នកទាំងពីរទេណាព្រោះថាកន្លងមក ខ្ញុំបានធ្វើរឿងអបិយោច្រើនណាស់បើខ្ញុំយកពេលដែលសេះសល់ទៅខឹងអ្នកទាំងពីរទៀតនោះខ្ញុំប្រហែលជាស្មុគស្មាញលើសនេះក៏ថាបានដែរហើយរឿងដែលអ្នកទាំងពីរនិយាយដើមខ្ញុំនោះទោះជាខ្ញុំខឹងហើយក៏មិនអាចត្រឡប់ ទៅកែពាក្យសម្ដីរបស់អ្នកទាំងពីរបានវិញដែរអញ្ចឹងហើយមិនបាច់ទុកនៅក្នុងចិត្តទេណាតែខ្ញុំពិតជាសុំទោសមែនណានីតាពេលនោះខ្ញុំនឹងពីពិតជាហួសហេតុមែន ម៉ែណៃនីតាឲ្យពួកយើងទាំងពីរនាក់សុំទោសម្ដងទៀតផងណា ខ្ញុំថាមិនអីគឺមិនអីទេណាហើយរឿងដែលអ្នកទាំងពីរនិយាយនោះក៏វាមិនខុសដែរព្រោះថាខ្ញុំនេះជាមនុស្សចឹងមែនគិតតែពីរឿងស្នេហារហូតដល់បាត់បង់តម្លៃរបស់ខ្លួនឯងនឹកឃើញឡើងក៏ស្ដាយក្រោយ មិននឹកស្មានថាធ្វើឲ្យខ្លួនឯងคล้ายជាចំណៃមាត់របស់អ្នកដតីសោះ ហើយខ្ញុំក៏កាត់ចិត្តពីរឿងនោះបានដែរណាខ្ញុំនឹងរស់នៅជាមួយការពិតទើបវាមានក្តីសុខខ្ញុំថាបាននីតាពីមុនត្រឡប់មកវិញហើយពួកយើងគិតជប់លៀងមែនទេជប់លៀងដែរនីតាពីមុនត្រឡប់មកវិញកំណត់ល្អលីលីនីតាទៅណាទៅនៅបាយពួកម៉ាក់ដែរយើងធ្លាប់ពីមុនណា ឲ្យខ្ញុំសុំទោសផងណាខ្ញុំប្រហែលជាមិនបានទៅជាមួយអ្នកទាំងពីរទេព្រោះថាថ្ងៃនេះខ្ញុំមានណាត់ញ៉ាំបាយជាមួយម៉ាក់ណាមួយខ្ញុំគិតថាខ្ញុំក៏ត្រូវកាត់បន្ថយទំនាក់ទំនងជាមួយអ្នកដតីដែរមិនចាំបាច់ទៅស្និទ្ធស្នាលអីពេកនោះទេខ្ញុំនិយាយនេះ មិនមែនចង់ថាឲ្យអ្នកទាំងពីរទេណាតែខ្ញុំព្យាយាមកាត់បន្ថយទំនាស់ព្រោះថាទំនាស់នេះវាកាត់ឡើងដោយសារតែមនុស្សចិត្តស្និទ្ធនេះហើយ ម៉ាក់គឺជាមិត្តជាបងស្រី ជាម្ដាយម៉ាក់មិនទៅណាចោលឯងទេ តែម៉ាក់ចង់ប្រាប់កូន ពេលដែលកូន មាន បញ្ហាមិនសប្បាយចិត្តកុំលាក់បាំងម៉ាក់អីណាតទៅរឿងអតីតកាលឈប់យកវាមកគិតទៀតទៅ ព្រោះឯងត្រូវគិតពីបច្ចុប្បន្ននិងអនាគតវិញណាកូន ចាំម៉ាក់ខ្ញុំយល់ហើយមុនចូលគេង កូនត្រូវអានសិភៅកុំមើលទូរស័ព្ទហើយអុចទៀនប្រអូបមួយដើមបើសិនជាមានអារម្មណ៍ថាគេមិនលក់ផឹកទឹកដោះគោមួយកែវឯងនឹងមានអារម្មណ៍មានក្តីសុខជាមួយនឹងការគេងណា ចាំម៉ាក់អញ្ចឹងខ្ញុំចូលគេងសិនណាណាម៉ាក់ក៏ឆាប់ចូលគេងដែរទៅកុំនៅយូរពេកណាចាកូន ពេលនេះខ្ញុំរឹងមាំហើយហើយខ្ញុំក៏លែងខ្លាចភាពងងឹតទៀតដែររឿងរ៉ាវដែលកើតឡើងនៅពេលថ្ងៃ វាបានបញ្ចប់នៅពេលថ្ងៃរួចទៅហើយ ចំណែកឯពេលយប់វិញ គឺជាពេលវេលាដែលគេងដ៏រីករាយនិងមានក្តីសុខបំផុតស្អែកឡើងត្រូវដោះស្រាយបញ្ហាជីវិតបន្តទៀតមិនចង់ឲ្យមានពេលយប់មិនចង់ឲ្យមេឃងងឹនមិនចង់ឲ្យព្រៀង គ្រប់គ្នាមានសិទ្ធិបបង់ចោលយើងបានតែយើងគ្មានសិទ្ធិបបង់ខ្លួនឯងចោលទេរឿងណាត្រូវគិតយើងក៏គិតរឿងណាដែលគិតហើយធ្វើឲ្យយើងខាត់បងយើងក៏កាត់វាចោលព្រោះជីវិតយើងគឺដើរទៅមុខមិនមែនដើរថយក្រោយតើពេល